ជាបឋមតាំងនាមឲ្យគណៈកម្មការរៀបចំកម្មវិធីខ្ញុំក៏ករណានាមខ្ញុំសូមក្រាបថ្វាយបង្គំប្រធានាធិបតីព្រះអង្គជាទីគោរពសក្ការៈសូមគោរពឯកឧត្តមបណ្ឌិតយងពៅអគ្គលេខាធិការនៃរាជមន្ត្រីសភាកម្ពុជាជាទីគោរពសូមគោរពឯកឧត្តមបណ្ឌិតសភាចារសុខស៊ីផាឡាទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជានិងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិតសភាកម្ពុជាជាទីគោរពឯកឧត្តមលោកជំទាវលោកលោកស្រីដែលអញ្ជើញមកពីស្ថាប័ននានា និស្សិតនៃរាជបណ្ឌិតសភាកម្ពុជា និងសាកលវិទ្យាល័យនានា អង្គពិធីទាំងមូលជាទីគោរពនិងជាទីមេត្រីចារិកបណ្ឌិតសភាកម្ពុជាមានកិត្តិយសទទួលវត្តមានឯកឧត្តមបណ្ឌិតយងពៅអគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាដែលឯកឧត្តមអញ្ជើញជាអធិបតីនៅក្នុងកម្មវិធីបឋកថា ស្ដី អំពីសេចក្តីសង្ខេបស្ដីពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា សមិទ្ធផលនិងបញ្ហាប្រឈម ដែលនឹងបង្ហាញជូនដោយឯកឧត្តមបណ្ឌិតសភាចារសុកស៊ីផាណាទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិតសភាកម្ពុជា ក្នុងពេលនេះដែរសូមមេត្តាឯកឧត្តមបណ្ឌិតសភាចារនិងគណៈធិបតីអនុញ្ញាតឲ្យនឹងខ្ញុំជម្រាបជូននៅកម្មវិធីបឋកថានាព្រឹកនេះដែលមានជាបន្តបន្ទាប់ដូចតទៅគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាបើកម្មវិធីមតិស្វាគមន៍ដោយឯកឧត្តមបណ្ឌិតយងពៅអគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា ការធ្វើបទបង្ហាញដោយអាយឧត្តមបណ្ឌិតសភាចាសុកស៊ីផាណាទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិតសភាកម្ពុជាយើងនឹងបន្តដោយកម្មវិធីសំណួរចម្លើយនិងចុងក្រោយគឺការជូនបាច់ផ្កាលិខិតថ្លែងអំណរគុណនិងថតរូបទុកជាអនុស្សាវរីយ៍ចា៎ ចាអាយឧត្តមអគ្គលេខាធិការនិងគណៈធិបតីអាយឧត្តមបណ្ឌិតសុភីចាសាស្ត្រាចារ្យបណ្ឌិតអាយឧត្តមលោកជំទាវលោកលោកស្រីនិងកញ្ញាជាទីគោរពនិងជាទីមេត្រីជាកិច្ចចាប់ផ្ដើមសូមគោរពអញ្ជើញអង្គពិធីទាំងមូលមេត្តាក្រោកឈរឡើងដើម្បីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាគោរពទង់ជាតិគោរពសូមពួរទេវតារាសាមហាក្ស័នយើង ឲ្យបានរុងរឿងដោយជ័យមង្គលស្រីសួស្ដី យើងខ្ញុំព្រះអង្គសូមជ្រកក្រោមលំព្រះបារមីនៃព្រះនរោបតីវងសត្រាដែលសាងប្រាសាទថ្ម ក្រមក្រងដែនខ្មែរបុរាណថ្កាងថ្កានចាសសូមអរគុណនិងសូមសម្រួលអេរិយាបថចាចាជាកិច្ចបន្តនេះនាងខ្ញុំមានកិត្តិយសសូមអនុញ្ញាតគោរពអញ្ជើញអាយដាមបណ្ឌិតយងពៅអគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាមេត្តាថ្លែងមតិស្វាគមន៍ជូនដល់អង្គពិធីសូមគោរពអញ្ជើញចា៎ កង់បាទសូមជាស្រ័យមិញឡើយទៅចែកជាមួយលោកគ្រូទៅផ្លេចស្ដាប់ MC ព្រោះគ្រូជាង10ឆ្នាំហើយឡើយទឹកបានជួខ្ញុំកាណាក្រាបថ្វាយអង្គមគុណចាស់គ្រប់អង្គសូមគ្រប់អាយដាំរដ្ឋាភិបាលសុកស៊ីផាណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល និង ជាសមាជិកពេញសិទ្ធិនៃរាជមិត្តភាពកម្ពុជា អាយដាមបណ្ឌិតសភាចារអាយដាមបណ្ឌិតលោកលោកស្រីណែបេក្ខជនបណ្ឌិតនិស្សិតទាំងអស់សិស្សមានមកពីអឺរ៉ាផងជាទីមេត្រីបាទថ្ងៃនេះខ្ញុំពិតជាមានកិត្តិយសក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលអាយដាមបណ្ឌិតសភាចារសុកស៊ីផាណា សមាជិកពេញសិទ្ធរាជរដ្ឋាភិបាលកម្ពុជានិងជាទីប្រឹក្សារាជរដ្ឋាភិបាលអញ្ជើញជាវាគ្មិន ធ្វើបឋកថា ស្ដីអំពីសេចក្តីសង្ខេបពីការធ្វើជាប្រធានអាស៊ាន របស់កម្ពុជា សមិទ្ធផលនិងបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ នាពេលនេះ បាទសូមជាស្រ័យឆ្លៀតឱកាសនេះខ្ញុំបាទសូមជម្រាបជូនប្រកេននៅអឺ អំពីអាយដាមបណ្ឌិតវិចារសុកស៊ីផាណាបន្តិចផែនលោសាធារណជនក៏មិនដែលសូវស្គាល់ឬក៏ស្គាល់ហើយមែនតើបើអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ច្បាស់ជាស្គាល់អាយដាមបណ្ឌិតវិចារសុកស៊ីផាណាហើយអាយដាមបច្ចុប្បន្នជាសមាជិកពេញសិទ្ធិនៃរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលក្រុមងារជាបណ្ឌិតសភាចារដែលជាក្រុមងារខ្ពស់បំផុតឋានៈវិទ្យាសាស្ត្រនៃនៃរាជរដ្ឋាភិបាលកម្ពុជាហើយក៏នៃកម្ពុជាដែរ បាទកម្ពុជាគឺមានតែងារវិទ្យាសាស្ត្រនឹងទេ ដែលខ្ពស់ជាងគេ សម្ដេចតេជោក៏ជាសមាជិកពេញសិទ្ធិដែរដូចបងប្អូនបានឃើញនៅផ្ទាំងគំនូខាងក្រៅនេះគឺសម្ដេចជាសមាជិកដែរដែលមានឯកឧត្តមរដ្ឋវិចារអគ្គបណ្ឌិតសភាចាអូនពាន់មនីរតជាប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចាបាទឯកឧត្តមបណ្ឌិតសភាចាសុកទូចអនុប្រធានឯកឧត្តមបណ្ឌិតសភាចាហំជួនអរុន អនុប្រធានបាទក្រៅពីនោះមានជាសមាជិកនៃសមាជិកពេញសិទ្ធិហ្នឹងដែលមានងារបណ្ឌិតសភាចារដូចគ្នាបាទនេះជា ក្រុមងារវិទ្យាសាស្ត្រជាន់ខ្ពស់ដែលផ្ដល់ជូនដល់អិសរាជជនវិទ្យាសាស្ត្ររបស់យើងបាទនេះគ្រាន់ឆ្លៀតជំរាបអញ្ចឹងមកឯលោបងប្អូនយើងមិនបានស្គាល់ហើយ នៅទីនេះ រចនាសម្ព័ន្ធនៅទីនេះគឺមានក្រមងារក្រមប្រឹក្សាបណ្ឌិតសភាចាបន្តមកមានលេខាការឋានបណ្ឌិតសភាចា ដែល មានលោកហេងវរិទ្ធនឹងជាអ្នកជាប្រធានហើយមានបុគ្គលិកអីចឹងទៅអញ្ចឹងធ្វើការងារជាមួយបណ្ឌិតសភាចា សម្រាប់សម្រួលកិច្ចការបណ្ឌិតសភាចាដោយឡែកឯកឧត្តមសុកសុផាណា គឺបានទទួលក្រមងារបណ្ឌិតសភាចានេះ តាមព្រះរាជក្រឹត្យដែលចុះនៅថ្ងៃទី13ខែតុលាឆ្នាំ2022ថ្មីថ្មីនេះបាទដោយ ក្រមប្រឹក្សាមរដ្ឋសភាចារដែលដឹកនាំដោយអគ្គមរដ្ឋសភាចារអូនពាន់និរតបាន មើលឃើញនៅគុណសម្បត្តិលក្ខខណ្ឌវិទ្យាសាស្ត្រដែលឯកឧត្តមរដ្ឋវិចារបំបានបំពេញនៅក្នុងកិច្ចការ អន្តរជាតិជាច្រើនក្នុងនាមកម្ពុជា ហើយឯកឧត្តមក៏ជា អ្នកវិទ្យាសាស្ត្រដ៏ចំណានផងដែរនៅក្នុងកិច្ចការអន្តរជាតិក្នុងនោះខ្ញុំគ្រាន់តែទាញការកត់សម្គាល់ត្រួសត្រាសទេឯកឧត្តមរដ្ឋវិជាបានចូលរួមចំណែកដ៏សំខាន់ក្នុងការនាំកម្ពុជាចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោក WTO កាលតាំងពីឆ្នាំ2004បាទយើងបានចូលជាសមាជិកនៃ WTO មិនភ្លេចពីគុណបំណាច់ឯកឧត្តមរដ្ឋវិជា សុកស៊ីផាណាទេបាទកន្លងហោហែតទៅអាយដាំធ្វើការក្នុងការងារអន្តរជាតិជា ច្រើនដែលមាននៅក្នុងប្រវត្តិរូបតែខ្ញុំមិនបានអានអស់ទេគ្រាន់តែទាញចំណុចសំខាន់សំខាន់ក្នុងនោះ នៅក្នុងកិច្ចប្រជុំសន្ទុះក្នុងកម្ពុជាជា ប្រធានអាស៊ាន ឆ្នាំ2012អាយដាំក៏ចូលរួមជាសមាជិកនៃគណៈកម្មការឯកសារ នៅក្នុង ឆ្នាំ2012នៅក្នុងឆ្នាំ2022នេះអាយដាមក៏ជាអនុប្រធាននៃគណៈកម្មការឯកសារផងដែរនេះជាអ្វីដែលអាយដាមបាន បំពេញ ក្នុងនាម ជា អ្នកវិទ្យាសាស្ត្រផង ក្នុងនាមជា ប្រជាជាតិខ្មែរដែលធ្វើការពាក់ព័ន្ធនឹងកិច្ចការអន្តរជាតិបាទចឹងហើយទៅគុណតម្លៃទាំងអស់ហ្នឹងហើយទៅ ក្រុមប្រឹក្សាបណ្ឌិតសភាចារវាយតម្លៃនឹងបានបញ្ចូលជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិតសភាកម្ពុជាបាទសូមបញ្ជាក់ជូនអញ្ចឹងដែលឡែកសម្រាប់ប្រធានបទថ្ងៃនេះដែលអាយដាមរដ្ឋវិចារនឹងបាន លើកឡើងយកមកមកបង្ហាញនៅពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការសិក្សាក៏ដូចជាសម្រាប់ជាឯកសារដែលយើងទៅតែឆ្លងកាត់ថ្មីថ្មីនេះ គឺក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន បាទហើយក្នុង ពេលនេះយើង មានការផ្សាយបន្តផ្ទាល់ពីកម្ពុជា ថ្មី គឺគាត់មកផ្សាយផ្ទាល់ដោយខ្លួនគាត់រីឯនៅក្នុងរាជវិទ្យាកម្ពុជានេះ មាន ការផ្សាយផ្ទាល់4 channel គឺ channel របស់រាជវិទ្យាកម្ពុជាវិទ្យាឋានតំណាក់ម្ដងអន្តរជាតិជាមណ្ឌលបដោះបដាលរបស់យើងនិង គេហទំព័ររបស់ខ្លួនខ្ញុំផ្ទាល់ បាទអញ្ចឹងយើងបានផ្សាយច្រើនសំគួរដែរពីព្រោះនេះជាប្រភពចំណេះដឹង ដែលមានសារៈសំខាន់ណាស់បាទគុណចាស់គ្រប់អង្គលោកលោកស្រីនាងកញ្ញាកម្ពុជាយើងបច្ចុប្បន្ននេះស្ថិតក្នុងដំណាក់កាលថ្មីនៃកម្ពុជា ដែលស្ថិតក្នុង របបថ្មីក្នុងសកលវិទ្យានីយកម្មនេះ មានសារៈសំខាន់ណាស់ក្នុងការយល់ដឹងអំពីនយោបាយអន្តរជាតិបាទមិនមែនស្ថិតក្នុង ដំណាក់កាលឬក៏ទស្សវត្សនៃទស្សវត្សបិទចិត្តនោះទេចឹងដើម្បីយើងចូលចោះនៅក្នុងកិច្ចការអន្តរជាតិចាំបាច់យើងត្រូវតែស្វែងយល់ក្នុងការងារនេះទាំងការសិក្សាស្រាវជ្រាវទាំងការងារនយោបាយការទូតជាដើមបាទយើងត្រូវតែយល់អំពីគេឲ្យច្បាស់យល់ខ្លួនឯងឲ្យច្បាស់ ទើបយើងអាចចូលនៅក្នុងកិច្ចការនេះបានកន្លែងនេះខ្ញុំសូមទាញចំណាប់អារម្មណ៍ផងដែរទៅលើសូមឆ្លៀតរំលឹកបន្តិចទេដោយសារឃើញប្រមាណថ្ងៃហ្នឹងមានប្រតិកម្មច្រើនរឿងគុណខ្មែរគុណមួយថៃជាដើមខ្ញុំគិតថានេះជាបញ្ហាដែលយើង មិនបានស្គាល់ខ្លួនឯងច្បាស់មិនបាច់តវ៉ាជាមួយអ្នកណាទេយើង មានចរិតនៅក្នុងប្រវត្តិសាស្ត្រយើងច្បាស់ណាស់ តាមប្រាសាទយើងចរិតច្បាស់ណាស់ទៅខំទៅដើមនិយាយធ្វើអីកុំបាច់និយាយតតាំងគ្នានាំមានបញ្ហាក្តៅកគុក ទាំងសងខាង ដូចឆ្នាំ2003ទៀតអញ្ចឹងគួរណាស់មហាជនបិទបញ្ចប់ទៅព្រោះភ័ស្តុតាងនៅប្រាសាទអត់មានណាទៅឆ្កឹះក្បាលទេមិនមែនត្រឹមតែស្លឹកសភៅអញ្ចេះដែលយើងអាចដុតឆេះបានទេណាទី1ទី2 អរិយធម៌នៃបណ្ដាប្រទេសជាប់ព្រំដែនគ្នាពេលដែលយើងខ្លាំងច្បាស់ជាហោទៅគេពេលដែលគេខ្លាំងច្បាស់ជាហោមកយើងជារឿងធម្មតាស្តៀងគ្នាភាគទាំងភាសាទាំងរបៀបរបបរស់នៅអីមហូបហូបចុកអីជាដើមកុំថាឡើយដល់ក្បាច់គុណឬក៏សិល្បៈឬក៏អ្វីផ្សេងអញ្ចឹងរឿងធម្មតាទេកុំបាច់រុញបញ្ហាហ្នឹងទៅឲ្យក្តៅលទ្ធជាសងខាង ខាតការអភិវឌ្ឍស្រុកទេសយើងទេបាទព្រោះយើងត្រូវការគ្នា ទៅវិញទៅមកបាទទាំងនយោបាយ ទាំងការទូតទាំងសេដ្ឋកិច្ចពាណិជ្ជកម្មខាតនៅឆ្នាំ2003ខាតច្រើនណាស់រហូតដល់យើងមានដិតទូតដិតទីតាំងពាណិជ្ជកម្មអីទៅទៀតខ្ញុំមិនចង់រំលឹកទេប៉ុន្តែកុំឲ្យមានទៀតចឹងហើយដែលយើងសិក្សាកិច្ចការអន្តរជាតិហ្នឹងដើម្បីឲ្យដឹងរឿងហ្នឹង កម្អោវិជន់ច្រំដែលច្រំដែលនាំឲ្យខាតជាតិខាតប្រយោជន៍ជាតិហើយអាប់យុះជាតិយើងទៅទៀតគេថាជាតិសាសយើងមិនចិត្តដុតទូតដុតអីគេទៅប្រទេសទៅផ្ដាអញ្ចឹងបាទអញ្ចឹងកុំបាទសូមបិទបញ្ចប់រឿងហ្នឹងទៅគ្មានអ្នកណាយករបស់យើងបានទេគេមួយតៃរឿងរបស់គេមួយតៃស្តៀងគ្នាคล้ายខ្លះធ្វើម៉េចវានៅ ក្បែរគ្នា យើងគុណខ្មែរគឺគុណខ្មែរបកតើអីចឹងទៅឧទាហរណ៍បាទសូម ទាញចំណាប់អារម្មណ៍ប៉ុណ្ណឹងព្រោះយើងមាន ផ្សាយផ្ទាល់ដែរសង្ឃឹមថា អ្នកជាតិនិយមរបស់យើង និង អ្នកជាតិនិយមថៃបានស្វែងយល់ចំណុចនេះបាទទី2ខ្ញុំចង់គូសរំលឹកថាយើងរស់នៅក្នុងសុខសន្តិភាព ក្នុងរជ្ជកាលថ្មីនេះ ការអភិវឌ្ឍថ្មីនេះ គឺយើងត្រូវតែ ទទួលយកនិង ការពារនៅអ្វីដែលជាសន្តិភាពនេះទាំងនេះមិនមែនយើងទិញតាមអ្នកណាទេក៏ប៉ុន្តែបទពិសោធន៍សង្គ្រាមធ្វើឲ្យខ្ទេចខ្ទាំនៅពេលដែលសង្គ្រាមចាប់ផ្ដើមកើតឡើងនៅសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ីរ៉ាក់នេះ សំទោសឈ្លានពានអ៊ុយក្រែនឈ្លានពានអ៊ុយក្រែននេះទៅគេដឹងថាតម្លៃសន្តិភាព ចឹងសុខសុខសន្តិភាពនេះបាននាំឲ្យយើងដឹកនាំក្នុងឋានៈជាប្រធានអាស៊ាននេះទទួលបានជោគជ័យគួរជាទីមោទនៈបាទប្រសិនបើគ្មាន ស្ថិរភាពនយោបាយគ្មាន សន្តិភាពទេយើងមិនមានហ្នឹងទេអាយដាមរដ្ឋវិចារនឹងបង្ហាញយ៉ាងលម្អិតថាយើងបានធ្វើអ្វីខ្លះជោគជ័យអ្វីខ្លះខ្ញុំគ្រាន់តែទាញជាចំណុចគោលគោលដែលជាសញ្ញាឲ្យយើងចាប់អារម្មណ៍នឹងត្រង់ត្រាប់ សម្រាប់ជាចំណេះដឹង អាចយកសរសេរជានិខេបបទជាសារណាបានបាទនៅទីនេះមាននិស្សិតបណ្ឌិតនិស្សិត Master និងមាន និស្សិតជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាលជាដើមក៏ដូចជាសកលជាឡាយផ្សេងផ្សេងទៀតអញ្ចឹងគិតថាអាយដាមរដ្ឋវិសាធ្វើបទបង្ហាញពេលនេះ ជាធៀបចូលនៃចំណេះដឹងសំខាន់ណាស់កាលពីខ្ញុំរៀនប្រាក់បញ្ញត្តិជាន់ខ្ពស់ ដែលខ្ញុំបានរំលឹកមិញថាគាត់ជាគ្រូខ្ញុំហ្នឹងគឺគ្រូក្នុងឋានៈជា lecturer អញ្ចឹងកាលនោះគឺនិស្សិតទាំងអស់ដែលរៀននៅរៀនវិទ្យាកម្ពុជារៀនហារូបករណ៍ហ្នឹងចាំបាច់ត្រូវតែចូលរួមបទកថារបស់អិសរាជជនហើយអាយដាមប្រធានរៀនវិទ្យាកម្មនោះអាយដាមដិតសនសំណាងមិត្តវិចារសនសំណាងមិនត្រឹមតែឲ្យយើងចូលស្ដាប់ដោយចំហមាត់ចឹងទេ ជាចំហចឹងទេ គាត់ត្រាឲ្យគាត់មើលរបាយការណ៍គាត់ត្រាសិក្ខាសាលានឹងទៀតឲ្យបន្ទុកលើនឹងទៀតមានគ្រប់គ្រាន់នៅរបាយការណ៍សិក្ខាសាលានឹងជាចំណែកមួយនៃបន្ទុកបាទតែឥឡូវហ្នឹងមិនដល់ឋានៈហ្នឹងទេព្រោះខ្លួនឯងចង់ចេះមិនដឹងណាបង្ខំឲ្យចេះទេបើពីមុនយើងខ្វះឯកសារមិនមែនអ៊ីនធឺណិតអីដូចរងឯងចឹងទេចឹងឯងដំដិតវិជាជាចំណែកមួយនៃការផ្ដល់វត្ថកថាការនោះ ហើយខ្ញុំបានកត់ត្រាសំណៅដើមខ្ញុំនៅ កាលនោះគឺនិយាយអំពី WTO បាទការចូលក្នុង WTO ឥឡូវនេះអាយដាមបង្ហាញអំពីអាស៊ានដែលអាយដាមរដ្ឋវិចារបាន បំពេញកិច្ចការនេះតាំងពីឆ្នាំ2012ក្នុងឋានៈជាសមាជិកនៃក្រុមការងារឯកសារ22ជាអនុប្រធានទៅទៀតនៃក្រុមការងារឯកសារអញ្ចឹងពិតជាមានសារៈសំខាន់ សម្រាប់យើងសិក្សាស្វែងយល់អំពីអាស៊ានបាទដោយតែយើងបានដឹងហើយថាការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាននេះ គឺទទួលជោគជ័យនឹកស្មានមិនដល់សឹងតែថាប្រទេសផ្សេងផ្សេងហាក់មិនបានច្រើនអញ្ចឹងបាទសម្រាប់បានឯកសារជាង100 ក្នុងខណៈដែល ស្ថានភាពសម្ដាប់ធ្នាប់ពិភពលោក មានការក្តៅកគុកទាំងតំបន់ ទាំងពិភពលោក ស្ថានភាពតំបន់ករណីមីយ៉ាន់ម៉ាករណីចុងបូព៌ានៅតៃវ៉ាន់នៅឧបទ្វីបកូរ៉េជាដើម បញ្ហាពិភពលោកកូវីដនិងអ៊ុយក្រែនបញ្ហាអ៊ុយក្រែនក៏ដូចជា ការមិនទាន់ខាងលំហៀនៃសង្គ្រាមសេដ្ឋកិច្ចដែលរវាងត្រាំនិងស៊ីជីនពីងនៅសេសសល់បាទនេះជាអ្វីដែលកម្ពុជា ក្នុងឋានៈជា ប្រធានអាស៊ាន ដែល សម្ដេចតែលើកឡើងថា ទទួលនៅដុំដែកក្តៅប៉ុន្តែយើងធ្វើបានជោគជ័យនេះជាអ្វីដែលកម្ពុជាបានឆ្លងកាត់ ចឹងខ្ញុំបាទសង្ឃឹមថាអាយដាមវិទ្យាចារ្យនឹងបាន បង្ហាញផ្ដល់ចំណេះដឹងដល់កេនដល់គុណចាស់បេក្ខជនបណ្ឌិតនិស្សិតនិងសិស្សសាលាភូមិន្ទរដ្ឋបាលនិងនិស្សិតសាកលវិទ្យាល័យទៀតទៀតទទួលបានចំណេះដឹងសម្រាប់ការសិក្សារៀនសូត្រសម្រាប់ជាធាតចូលនៅក្នុងគោលនយោបាយផងដែរសូមអរគុណសូមចាប់ផ្ដើមនៃបទកថារបស់យើងពេលនេះទៅបាទ ចាសសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមមនិតអគ្គលេខាធិការនៃរាជមន្ត្រីសភាកម្ពុជាដែលបានថ្លែងចំណាប់អារម្មណ៍ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅចាសជា បន្តទៅទៀតនេះដើម្បីកុំឲ្យខាត់ពេលយូរនាងខ្ញុំមានកិត្តិយសសូមអនុញ្ញាតគោរពអញ្ជើញឯកឧត្តមមនិតសភាចារសុកស៊ីផាន់